ហើយមិញបន្ថែមមួយទៀតរឿងតុងបលឹងលងចាស់ចេះតែនៅអត់ឆ្ងអត់អស់ចិត្តកន្លែងហ្នឹងតុងបលឹងហ្នឹងពេលដែលហាយសពគាត់យកទៅដាក់ហើយអាចារ្យហ្នឹងគាត់លួចយកទៅដល់ពេលហើយទៅគាត់ក៏ប្រាប់ថាមិនមែនទេក្មេងៗនោះវាលួចយកទៅទៅខ្ញុំក៏ថាអឺតាតាក្មេងមិនត្រូវលួចមិញមានគេប្រាប់ថាតាយកទុកក្នុងថង់ហើយគេថាអត់ទេដល់ហើយទៅម្នាក់ទៀតទៅថាបើសិនជាឲ្យគាត់20ដុល្លារបានគាត់ឲ្យតុងនឹងវិញ ហើយគាត់ប្រាប់កូនកណាគាត់ប្រាប់កូនស្រីហ្នឹងគាត់ថាតុងហ្នឹងសំខាន់ណាតុងព្រលឹងហ្នឹងបត់បានតុងព្រលឹងហ្នឹងយកទៅផ្ទះវិញព្រលឹងឪពុកហ្នឹងត្រូវនៅវល់វល់ត្រូវនៅវល់វល់អត់មានតែចាប់ជាតិអីបានទៀតទេគាត់និយាយអញ្ចឹងអញ្ចឹងកូនភ័យម៉ាក់គាត់ឲ្យ20រៀលថោកយកទៅ20ដុល្លារមកឯងឲ្យលុយ20ដុល្លារមកខ្ញុំខ្ញុំទៅលួចទុំព្រលឹងហ្នឹងមកវិញអាហ្នឹងការពិតខ្លួនឯងផ្ទាល់អាពេលនៅកន្លែងដាក់សពហ្នឹងហ៎បងដល់ពេលអញ្ចឹងទៅឥឡូវកណា អត់យល់កន្លែងហ្នឹងចង់លោកចាស់ជួយអធិប្បាយកន្លែងហ្នឹងតិចទៀតតាមពិតឃើញថាយើងអត់ដឹងទៅវាត្រូវតែភ័យវាត្រូវតែព្រួយយើងរស់នៅក្នុងពិភពមួយដែលភ័យព្រួយកាលណាយើងរស់នៅក្នុងពិភពមួយដែលភ័យព្រួយ គឺជាពិភពមួយ ដែលគេងាយរស់ស៊ីលើជំនឿភ័យព្រួយរបស់យើងហ្នឹងហើយឲ្យ20ដុល្លារឲ្យឲ្យຕົងពលឹងហ្នឹងមក20ដុល្លារយើងគិតថាតិចហ៎ ប៉ុន្តែបើសិនជាតតេតតេគេឲ្យយើងបោះ20ដុល្លារចោល យើងអត់បោះមែនទេកំថាដល់20ហ្នឹងតែ1ដុល្លារក៏យើងអត់បោះដែរប៉ុន្តែ20ដុល្លារដែលយើងគិតថាថោកព្រោះយើងចង់ដូរចំនួនយកព្រលឹងយកអីណាណៃនោះដែលយើងហ្នឹងហើយធាតពិតទងដែលពពកបរោះយើងធ្វើអាត្មាសរសើរកំណត់ពួកគាត់ តែយ៉ាប់តកូនចៅយើងចំណន់ក្រោយយើងអត់បានទទួលការអប់រំអ្នកនាំយើងធ្វើអ្នកនាំយើងទៅធ្វើនេះធ្វើនោះក៏អត់ដែរបញ្យល់យើងទេឲ្យតែយើងជឿតែយើងជឿគាត់សំណុកដាក់តម្លៃលើយើងហើយទងតាមពិតចាស់ចាស់ធ្វើសុទ្ធតែមានអត្តន័យទងដែលឃើញពាក់ព័ន្ធនឹងសាសនាឃើញទងរលកអើទងរលកទងកពើទងត្រីទងព្រលឹង ហ្នឹងហើយហ្នឹងហើយអឺទងរលោកវានិយាយពីពី24របស់អ្នកបួសថ្មីទងទង4ទងត្រីទងរលោកទងកពើហ្នឹងហើយអា3ហ្នឹងច្រើនធ្វើនៅវត្តអា3មករອບមិញណាហើយទងព្រលឹងហ្នឹងច្រើនសពប៉ុន្តែអា ទង់នៅវត្តតាមពិត4ប៉ុន្តែមួយទៀតតំណាងទឹកគូចក៏ធ្វើអត់ចេញទៅធ្វើចេញអាទឹងទង់រលកដូចដាក់តតឹងតតឹងហើយពេលខ្យល់បក់មកវាចេញចេះដូចលោកទឹកនឹងទង់រលកហើយទង់ត្រីហើយនឹងទង់កពើអានឹងច្រើនធ្វើដាក់នៅវត្តប៉ុន្តែមួយទៀតគាត់ឆ្នៃធ្វើអត់ចេញគឺទង់ទឹកគូចនឹងធ្វើមិនធ្វើអត់ចេញអានឹង តាមពិតអានឹងជាធោបដៅលោកទេពូចាស់ចាស់មានពេលខ្លះគាត់ទៅណែនាំលោកអត់កើតគាត់ធ្វើជាឧបាយបដៅលោកបដៅលោកអ្នកបួសហ្នឹងណាអឺពីព្រោះគ្រោះថ្នាក់របស់អ្នកបួសដែលបួសមិនបានល្អហ្នឹងរឿង4យ៉ាងដែលជាឧបសគ្គរបស់លោក ទី1គឺអឺប្រៀបធៀបនឹងអ្នកដើរតាមផ្លូវទឹក អាចភ័យព្រោះរលកទឹកភ័យព្រោះទឹកគួចបលិចភ័យភ័យព្រោះត្រីកាចធំធំ និងភ័យព្រោះកពើអ្នកធ្វើដំណើរផ្លូវទឹកយ៉ាងណាមិញ អ្នកបួសថ្មីដំបូងហ្នឹងអាចភ័យដោយធម៌4ដែរអឺទឹករលកហ្នឹងស្មើនឹងសេចក្តីខឹងក្រោធឧទាហរណ៍ថាការនៅផ្ទះហូបចុកលេងសើចតាមសេរីដល់ពេលមកបួសទៅ ធ្វើនេះខុសធ្វើនោះខុសគ្រូហាមកុំធ្វើនេះកុំធ្វើនោះ អញ្ចឹងជួនកាលទ្រាំនឹងអាពាកទូនមានអត់បានក៏ខឹងក្រោតក៏អាចសឹកទៅវិញភ្លាមភ្លាមនឹងនឹងអន្តរាយមួយទី2ការនៅជាកុហកអឺសបាយរីករាយទូរំទូច្រៀងសែបសូរាអីចឹងទៅអឺដល់ពេលមកបួសត្រូវផ្ដាច់អានឹងអាសបាយផ្សេងផ្សេងហ្នឹងអាតួសបាយផ្សេងផ្សេងដែលជាបញ្ញកម្មគុណហ្នឹងឧបមាដូចជាទឹកគួចប្លិចចឹងណាអ្នកទៅតាមចឹងបាន បានកន្លែងហ្នឹងហួរធ្វើទងអត់ចេញអាហ្នឹងធ្វើអត់ចេញមួយទៀតការនៅ ជាកុហកហ្នឹងចង់ហូបអីចង់បរិភោគអីម៉ោងប្រហែលក៏បានដែរអត់មានហាមមានតមអីទេដល់ពេលមកបួសទៅហៅទៅអាប់ថ្លាញ់លែងហើយលែងហូបអីលែងឆាន់អីហ្នឹងហើយរបស់ខ្លះក៏មិនចេះតែហូបតាមចង់ដែរអញ្ចឹងប្រៀបធៀបដូចកពើកពើវាស៊ីមិនចេះឆ្អែតទេហ្នឹងហើយអញ្ចឹងធ្វើទងកពើហ្នឹងបដៅលោក ថាកុំចេះតែស៊ីតាមឃ្លានប៉ុន្តែគាត់គាត់ទូនមានតាមរូបភាពហ្នឹងហើយហើយទងរលកហ្នឹងកុំចេះតែរឹងតែតឹងខឹងចង្អេងចង្អាងប្រាប់អញ្ចឹងហើយមួយទៀតទងត្រីទងត្រីហ្នឹងយើងទៅតាមផ្លូវតឹងអាចមានឆ្លាមមានអីត្រីហ្នឹងគឺសំដៅឲ្យមានតក្រៀមអ្នកបួសហ្នឹងកុំចេះតែស្និទ្ធស្នាលមួយមានតក្រៀមទៅស្ងាត់ស្ងាត់អញ្ចឹងណាចង់និយាយអញ្ចឹងមានតក្រៀមស្រីស្រីអូ មាតុក្រៀមវាមកមាតុនិងក្រៀមហ្នឹងប្រែថាអ្នកដែលមានដំណើរទំនងដូចម៉ែមានន័យថាមាន ភេទដូចម៉ែហ្នឹងហៅថាស្រីស្រីហ្នឹងតើតើតអ្នកទំនងមិនស្រួលខំបាត់លើយកទៅបាត់លើហើយអញ្ចឹងណាអញ្ចឹង ដែលដាក់ទុងត្រីក្នុងវត្តហ្នឹងប្រាប់លោកថាកុំចេះតែស្និទ្ធស្នាលមួយស្រីស្រី គាត់ពិបាកបដៅគាត់ដាក់បដៅអញ្ចឹងទៅប៉ុន្តែដល់ពេលអ្នកធ្វើអត់ទាំងដឹងផងក្រោយក្រោយជួនកាលដាក់យកអានិសងទៅណាមិនដឹងទេមិនអញ្ចឹងអូហ្នឹងហើយអូធ្វើដងទុងធំធំមកច្រើនធ្វើមុខវិហារទៀតហ្នឹងហើយត្រូវហើយចាស់ចាស់ពីដើមដែលគាត់បង្កើតគាត់មាន អត្តន័យរបស់គាត់អត់ដល់ទុងពលឹងហើយទៅទុងសណាហ្នឹងទុងចាញ់ចង់បញ្ចប់ គឺត្រូវតែដោតទុងស បរាជ័យស្លាប់ចប់ពីលោកនេះ គឺលើកទងសចង់ចាញ់ហ្នឹងហើយហើយបានជាដោតទងនៅកន្លែងភ្នោកន្លែងអីហ្នឹងជាសញ្ញាឲ្យពួកយើងឃើញ ថាចង់បញ្ចប់ គឺលើកទងសហើយយើងគ្រប់គ្នាហ្នឹងគ្មានឈ្នះទេ នៅរស់ហ្នឹងកុំឈ្នះនេះគ្នាគាត់ប្រាប់ចឹងចង់បញ្ចប់លើកទងសចឹងតែដល់មិនមាន ការបញ្យលអត្ថាធិប្បាយវាទៅជាទងនំព្រលឹងឯណាទៅ ហើយអញ្ចឹងដល់អាមេរិកកាំងអត់ទងព្រលឹងជាប់ព្រលឹងងាប់ហើយហ្នឹងហើយគាត់យកលុយហ្នឹងហើយធៀបពិតអឺដោយសារតែធ្វើឲ្យយើងជឿទៅ តែយើងជឿទៅគឺគេស្រួលរស់ស៊ីហ่ะហើយជំនួយដូចអានិយាយអញ្ចឹងណាជំនួយ ដែល ជួយបំបាច់ដើមទុនគឺជំនួយ លើជំនឿ ហ្នឹងហើយឲ្យតែជឿគេប្រកបប្រហែលក៏អស់ដែរហ្នឹងអត់តថ្លៃទេ ខ្លាចវាមិនគ្រប់វាអត់មានហ្នឹងហើយគ្មានច្បាប់ណាក់មួយទៅដាក់ទោសថាគាត់យ៉ាងម៉េចទេណែបើយើងលក់ដូរប្រឡំតិចតួចអូររឿងណានៃលើអាមែនទេហ្នឹងហើយតែជំនួញលើជំនឿស្រេចតថា ស្រេចតាចាថាទេគេចង់ថាម៉ានក៏បាន ចឹងថាធ្វើអីក៏បានព្រោះយើងអត់ដឹងទៅហើយអញ្ចឹងបានថ្ងៃមុនមានញោមនៅ នេះគាត់ថាឥឡូវនៅអូស្ត្រាលីយើងនេះអាចារ្យលេងហ៊ានកំងហើយគាត់មើលមុខដែរអ្នកណាតែធ្លាប់ស្ដាប់ធ្វើស្មាយឹកញឹកគាត់លេងកំងដឹងអាចារ្យខ្លះមានអាចារ្យទូទៅ មានអាចារ្យខ្លះគាត់ថាពីមុនតែក៏អត់ដឹងអីសោះ តែទៅដល់សួរគាត់មើលអាចារ្យខ្ញុំចង់ធ្វើបច្ច័យ4ខ្ញុំត្រូវធ្វើអីខ្លះអូគាត់កំងត្រូវធ្វើចេះចេះចេះចេះត្រូវលោកមុនលោកចេះចេះចេះឥឡូវតើគាត់ចង់ធ្វើអីស្រេចខ្ញុំឯងចង់ធ្វើអីធ្វើឃើញទេនៅពេលណាដែលយើងដឹងហ្នឹងហើយយើងនៅតែពឹងគាត់មកជួយរៀបចំមកជួយសូត្រធម៌មកជួយវេ ជួយអីប៉ុន្តែយើងជាសម័យប៉ុនពិតប្រកបយើងនឹងធ្វើតាមការជ្រះថ្លារបស់យើងយើងចង់ធ្វើប៉ុណ្ណាប៉ុណ្ណឹងធ្វើតាមការយកហ្នឹងហើយហើយតែធ្វើឲ្យត្រូវគេបង្គាប់ណា យើងអត់ធ្វើដោយជ្រះថ្លាកើតទេព្រោះមានពេលខ្លះយើងមានតែ1000ដុល្លារគេថាអស់3000វាវាតឹងភ្លាមមិនចឹងមែនទេមែនទេចឹងមែនទេហ្នឹងហើយបើបើយើងមានមានគំនិតថាយើងចង់ធ្វើឲ្យអស់1000ដុល្លារយើងចាត់ចែងខ្លួនយើងទោះបីវាលើសខ្លះក៏អត់អីទេព្រោះជាយើងយើងអ្នកសម្រេចប៉ុន្តែស្រាប់តែយើងត្រៀមតែ1000ដល់តែគេកំងមកអស់3000មិនធ្វើមិនកើតធ្វើទៅប៉ុណ្ណាហើយជពាក់គេ